កណាហើយដែលយើងនិយាយថាយើងចម្រើនតបឋានហ្នឹងគឺដោយសារសតបឋានហ្នឹងមានបច្ច័យឲ្យកើតឡើងហ្នឹងឯងចឹងព្រោះយើងយើងត្រូវយល់ពាក្យដែលយើងនិយាយថាយើងធ្វើទៀនហ្នឹងឯងអាហ្នឹងគឺដោយសារវាមានបច្ច័យឲ្យកុសលថ្នាក់ទៀនហ្នឹងកើតឡើងយើងរក្សាសិលយើងមានសិល5យើងសមាទានបរិហារយៈបោសុតអីក្នុងវសានរដូវអីហ្នឹង ដោយសារវាមានបច្ច័យនៃសិលនឹងឧបោសថនឹងយើងមានការចម្រើនទៅដោយសេចក្តីស្ងប់ដោយសារមានបច្ច័យនៃ សមថៈនឹងសេចក្តីស្ងប់នឹងសមាសមាធិនឹងយើងចម្រើនតបឋានគឺដោយសារមានបច្ច័យនៃសតិប្បដ្ឋាននឹងនឹងឯងចឹងអញ្ចឹងគឺយើងនិយាយនឹងត្រូវហើយប៉ុន្តែត្រូវឲ្យយល់ត្រូវ ទៅតាមតែយើងនិយាយហ្នឹងចឹងគឺបើយើងមិនយល់ទៅដល់បច្ច័យនៃធัวទាំងឡាយទេគឺវានៅក្នុងការយល់ខុសកណាយល់ខុសថាអ្វីអ្វីហ្នឹងគឺមានខ្លួនយើងអ្នកធ្វើឲ្យកើតឡើងចឹងទៅចឹងអញ្ចឹងបើយើងចង់ដឹងថាយើងយល់ខុសណាមែនឬមិនមែនយើងមកផ្ទៀងផ្ទាត់មើលដោយលោភៈកើតឡើងអញ្ចឹងតោសៈអញ្ចឹង មោហៈអញ្ចឹងយើងអ្នកធ្វើឲ្យខ្លួនឯងដែរឬទេនឹងឯងចឹងថាយើងឯណាទៅធ្វើកិលេសឲ្យខ្លួនឯងនោះប៉ុន្តែនៅពេលដែលយើងនិយាយថាខ្ញុំមានកិលេសគឺដោយសារបច្ច័យនៃកិលេសនឹងឯងចឹងដែលនៅមិនតាន់បានលះដោយអរិយមគ្គហ្នឹងហើយវាបានអារម្មណ៍ទៅកិលេសហ្នឹងក៏កើតឡើងចឹងទៅដូចជាសេចក្តីទុកចឹងតែខ្ញុំមានទុក្ខ អញ្ចឹងសួរតែយើងធ្វើទុកឲ្យខ្លួនឯងទេថាអត់ទេនឹងឯងអត់មានអាណាទៅធ្វើសេចក្តីទុកឲ្យខ្លួនឯងទេអញ្ចឹងគឺក្នុងការដែលយើងនិយាយថាយើងមានអីមានអីក្នុងជីវិតយើង រាល់ថ្ងៃហ្នឹងយើងនិយាយហ្នឹងត្រឹមត្រូវហើយពីព្រោះដែលដែលថាត្រឹមត្រូវព្រោះដែលថាយើងហ្នឹងគឺបញ្ជាក់ថាមិនមែនអ្នកដតី ហ្នឹងប៉ុណ្ណឹងឲ្យយើងចាប់បានដែលថានិយាយថាយើងរាល់ដងនោះគឺមិនមែនអ្នករតីជាវោខាកន្លែងហ្នឹងតែត្រូវចូលទៅឲ្យដល់បរមត្តធម៌នឹងឯងចឹងហើយដើម្បីចូលដល់បរមត្តធម៌គឺតលតែមានសតិដ្ឋានវិបស្សនាហ្នឹងចឹងគឺក្នុងសេចក្តីនេះយើងមិនអាចផ្លិចរំលឹកនឹកគុណព្រះអង្គបានទេព្រោះយើង មានមានគ្រោះកាចក្នុងវត្តសង្សារហ្នឹងឯងទៅដែលគ្រូបងចំណាំមានប្រសាសន៍ថាគ្រោះថ្នាក់ហ្នឹងឯងហ្នឹងឯងគឺថាជាជាជោគគ្រោះមិនមិនជាលេបទេមិនជារឿងល្អទេគឺជារឿងគ្រោះក្នុងវត្តសង្សារអើយមានកិលេសវត្តដាក់នាំឲ្យកើតកម្ម កម្មនាំឲ្យមាន ជាតិជាតិនាំមកនៅជារាមរណៈអានឹងឯងវាវាជាគ្រោះគ្រោះនោះគឺសន្មត់សត្វលោកយើងនឹងឯងទៅលើវត្តដាក់នឹងតែម្ដងរាបណាវត្តដាក់ នៅតែមានគឺសត្វលោក នៅតែមាន គ្រោះថ្នាក់អញ្ចឹងនៅតែមានមានគ្រោះមិនអាចនឹងថារោគវិធីរំដោះអីដតីហើយយើងគ្រាន់តែ សន្មត់គ្នាទៅ រំដោះគ្រោះយ៉ាងនេះរំដោះគ្រោះយ៉ាងនោះអីអីចឹងទៅប៉ុន្តែថាតួពុទ្ធសាសនាគឺយើងមិនអាចនឹងយកអីមករំដោះគ្រោះកាចគ្រោះបាបនឹង ដោយអំណាចនៃកុសលធម៌ក្នុងការដែលបដិបត្តិលះនៅ បាបប្រគ្រោះនឹងព្រោះបាបប្រគ្រោះនឹងឯងបានវាជាគ្រោះ ជាប្រធាននៃគ្រោះថ្នាក់សពគ្រប់ទាំងអស់ក្នុងវត្តសង្សារនឹងឯងអញ្ចឹងគឺព្រះពុទ្ធសាសនាមិនមែនជាតួបន់ស្រន់មិនមែនជារឿងសោមទេគឺត្រូវធ្វើឲ្យសម្រេចដោយខ្លួនឯងសូមពីខ្លួនឯងដោយអំពើកម្មដែលប្រព្រឹត្តធ្វើទៅនឹងឯងដែលជាកុសលកម្មនៅក្នុងការលះបាបនឹងកណាហ្នឹងដែលយើងត្រូវយល់ទៅនៅក្នុង កម្មសកតាបញ្ញាហ្នឹងហ្នឹងឯងអញ្ចឹង នៅក្នុងគុណធម៌ថ្នាក់សតិប្បដ្ឋានហ្នឹងយើងនិយាយថាយើង ចម្រើនសតិប្បដ្ឋានហ្នឹងក៏យើងយល់ដឹងទៅសតិប្បដ្ឋានហ្នឹងគឺមាន បច្ច័យឲ្យកើតឡើងហើយបច្ច័យហ្នឹងគឺអីត្រង់ដែលថា យើងបានមកជួបនឹងពុទ្ធសាសនានេះឯងយើងប្រែคลายគ្រោះនឹងឲ្យមកជាលៀប កណាដោយសារបានជួបនឹងព្រះពុទ្ធអង្គនឹងឯងចឹងអឺគឺថាព្រះអង្គក៏ប្រកាសថាព្រះអង្គជាកល្យាណមិត្តដែរដូច្នេះរឿងកល្យាណមិត្តនេះឯងចឹងនឹងឯងយើងក៏មិនបដិសេធកល្យាណមិត្តបន្តបន្តអីទៅទេប៉ុន្តែថាព្រះពុទ្ធអង្គចឹងជាបរមគ្រូដែលយើង បានមកជួបនឹងឯងចឹងយើងកំពុងតែមានគ្រោះកាច ណាកំពុងតែមានគ្រោះអាក្រក់ក្នុងវដ្តសង្សារប៉ុន្តែយើងមកបានជួបនឹងជោគលាភនឹងឯងចឹងល្អនឹងឯងនៅត្រង់ដែលបានជួបនឹងព្រះសម្មាសម្ពុទ្ធនឹងចឹងគឺថាឲ្យយើងបានយល់ដឹងអំពីដែលយើងបាននៅលៀបណាហ្នឹងឯងបាននៅជោគណាជោគ ជោគជោគជ័យឬក៏ថាបាននៅជ័យជោគនឹងត្រង់ដែលយើងបានជួបនឹងព្រះអង្គនឹងនឹងឯងដែលជា បុព្វហេតុដែលនាំឲ្យមានសតិប្បដ្ឋានបប្រតិបត្តិចម្រើនឡើងនឹងព្រះអង្គប្រោសសត្វលោកមនុស្សទេវតារាប់ចំនួនមិនអស់នឹងគឺដោយសារតែសត្វលោកនឹងបានមកជួបនឹងព្រះអង្គនឹងនឹងឯងចឹងដូច្នេះ ដែលគុណចាស់សួរថា មានតែកុសលនឹងទេឬដែលជា ទីតាំងនៃសតិប្បដ្ឋានថាអារម្មណ៍ដែលជាលោកយៈជាទូទៅ ទាំងរូបធัวទាំងនាមធัวទាំងកុសល ទាំងអកុសលនឹងក៏ប៉ុន្តែអកុសលពិតមែនតែថាមាន ក្នុងនិវរណៈបព្វៈ ឬក៏ព្រះអង្គទ្រង់សម្ដែងដូចជាចិត្តប្រកបដោយរាគៈក៏ដឹងថាចិត្តប្រកបដោយរាគៈចិត្តប្រកបដោយទោសៈក៏ដឹងថាចិត្តប្រកបដោយទោសៈចិត្តប្រកបដោយមោហៈចិត្តរួញរាចិត្តរវើរវាយអីអីហ្នឹងគឺនៅក្នុងពូអកុសលហ្នឹងក៏មាន ចិត្តដែលមិនមែនជាមហកតៈចិត្តដែលមិនតាន់រួចផុតអីអីហ្នឹងក៏មានពូអកុសលក្នុងហ្នឹងក៏ត្រូវដឹងនឹង គឺដែលអាចមានសតិប្បដ្ឋានរលឹកដឹងបានហ្នឹងតលតែតែប្រឋានហ្នឹងមានកម្លាំងអំពីកុសលធម៌ជាឧបការៈបើទុកឲ្យតែរឿងអកុសលច្បោកច្បល់ប្រកដីប្រព្រឹត្តទៅនឹងឯងចឹងទៅជាធัวធ្វើនៅសេចក្តីអន្តរាយគឺណាទៅតាមលំដាប់នៃអន្តរាយនោះ អន្តរាយកែបានក៏មានអន្តរាយកែមិនបានក៏មាន ដោយសាររឿងបាបទាំងប៉ុណ្ណាអានឹងឯងធัวធ្វើនៅសេចក្តីអន្តរាយហ្នឹងប៉ុណ្ណាដូចជារឿងត្រេកអរនឹងការងារច្រើនច្រើនអីហ្នឹងមិនល្មាក់ល្មមទេណាទាំងអាចណាធ្វើនៅអន្តរាយដល់មគ្គផលបានទៀតផងគឺណាពិតមែនតែថា អាចរលឹកដឹងបាននៅអកុសលក៏ប៉ុន្តែ យើងកំភ្លេចពុទ្ធិកាទៅតាម ដែលព្រះអង្គប្រកាសសច្ចធัวដែលជាការពិតណាអកុសលនិវរណៈហ្នឹងគឺមិនមែនជាអាហាររបស់សតិប្បដ្ឋានទេ ជាអាហាររបស់អវិជ្ជាទៅណានឹងឯងចឹងចឹងបានដូចបង្និតរតនីប្រធេរដីកាព្រះមហា កច្ឆាយណៈនេះយើងទំនុកទុកចិត្តលើព្រះអង្គក្រៃលែងហើយ កណាដែលរំលឹកដាស់តឿនដូចជាថាកម្មੰពហុកੰអ្នកការិយេអីនេះគេថាកុំឲ្យទៅធ្វើការងារអីវាច្រើនច្រើនជានវកម្មអីអីទាំងអស់ហ្នឹងវានាំឲ្យខ្វាយខ្វល់រវល់ទៅវាខូចដល់ការអប់រំចិត្តណាខូចសមាធិចិត្តហ្នឹងចឹងទៅទៅហ្នឹងឯងហើយបរិវត្តជេនជានាងគឺត្រូវតែវាចាកពីពពួកជន ជនដែលដែលនៅជាមួយទៅខ្សែគប់ទៅអកុសលធម៌ចម្រើនឡើងកុសលធម៌សាបសូន្យទៅអានឹងបរិវត្តចេនជាណាងហ្នឹងឬក៏ថាគឺត្រូវចេញចាអំពីពពួកជននឹងចឹងទៅតែម្ដងតែគ្រូបងរំលឹកថានោះគល់ឈើអីអីហ្នឹងនោះផ្ទះស្ងាត់អីអីហ្នឹងទៅតែម្ដងចឹងនឹងឯងក្នុងការវាចាពពួកជនហ្នឹងហើយ អ្នកអុយមេមិនក៏បីខ្វាយ ខ្វល់ក្នុងការញ៉ាំងលៀបសការៈឲ្យកើតឡើងឡើយទេណារឿងការដែលខ្វាយខ្វល់ញ៉ាំងលៀបសការៈឲ្យកើតឡើងនឹងឯងដែលសិក្ខាបទរបស់ព្រះអង្គចិត្តទីច្រើនឡើងច្រើនឡើងច្រើនឡើងអ្នកសម្រេចព្រះរហ័តនឹងកាន់តែអស់ទៅអស់ទៅនឹងឯងដោយរឿងខ្វាយខ្វល់ញ៉ាំងលៀបសការៈឲ្យកើតឡើងនឹងនឹងឯងហើយមើលមើលដែល លោកសំដែងបន្តទៅទៀតសោឧសកោរក្សានុកិតធោអាការដែលបុគ្គលនោះឯងឧស្សាហៈជាយាមខ្វាយខ្វល់ក្នុងការញ៉ាំងលៀបតការៈឲ្យកើតឡើងហើយដោយការជាប់ជំពាក់ទៅនឹងរសនេះនឹងឯងហ្នឹងគឺជា ប្រធានបទនៃពធទេសនាក៏ប៉ុន្តែក៏មិនមែនចំពោះតែរសនៃអាហារទេ វាជារសនៃបញ្ញកាមគុណរូបសម្លេងក្រិនរផថពៈហ្នឹងដល់អញ្ចឹងទៅអដ្ឋังរិញ្ញតេយោសុខាភិវេហោគឺថាអដ្ឋังរិញ្ញតេនេះគឺធ្វើឲ្យប្រយោជន៍សាបសូន្យប្រយោជន៍ហ្នឹងគឺអីសិលសមាធិបញ្ញាមគ្គផលនិព្វាននឹងឯងចឹងធ្វើឲ្យប្រយោជន៍ហ្នឹងសាបសូន្យទាំងដែលប្រយោជន៍ហ្នឹងនាំមកនៅសេចក្តីសុខកណា សុខាតិវាហោហ្នឹងគឺថានាំមកនៅសេចក្តីសុខហ្នឹងប៉ុន្តែគឺថារិញយតិហ្នឹងតើហើយគឺណានឹងឯងអដ្ឋังរិញយតិយោសុខាតិវាហោហ្នឹងគឺថាដោយសារតែសោឧសកោណាគឺថាបុគ្គលនោះឯងមានការ ឧស្សាហ៍ឧស្សាហ៍ក្នុងទីនេះគឺសំដៅយកការខ្វាយខ្វល់ការប្រឹងប្រែងជាយាមវានៅក្នុងពួកបកិនកៈចេតសិកណាដល់ទៅវានៅក្នុងពួកអកុសលវិរិយៈហ្នឹងក៏ទៅជាការព្យាយាមខុសមិឆាមិឆាវិយាមោវាទៅ ជាប្រឹងប្រែងជាយាមក្នុងការញ៉ាំងលៀបសការៈឲ្យកើតឡើងចឹងទៅ នឹងឯងអាហ្នឹងគ្រាន់តែជាការរំលឹកអំពីរឿងអកុសលកណេះកុំឲ្យយើងអាងនៅក្នុងសតិប្បដ្ឋាននឹងអាងអាងដោយស្ទើស្ទើរបស់យើងអ្នកសិក្សាណានឹងឯងថាស្អីក៏អាចរលឹកដឹងបានដែរស្អីក៏អាចរលឹកដឹងបានដែរតែដល់យើងត្រូវសិក្សាទៅបានយើងដឹងថាណែជាក់ស្ដែងផងពុទ្ធរិកាផងនឹងឯងជាក់ស្ដែងផងយ៉ាងម៉េច ក្នុងការដែលយើងខ្វាយខ្វល់មួយថ្ងៃមួយថ្ងៃក្នុងការដែលយើងតាមតឹងចង្អៀតចង្អល់ក្នុងការដែលយើងមានសភាពជាក់ស្ដែងនៃជីវិតតើមានសតិប្បដ្ឋានបប្រតិបត្តិកើតឡើងដែរឬទេមួយថ្ងៃវោះល្ងាចមួយយប់វោះព្រឹកហ្នឹងនឹងឯងឲ្យវាមានភាពជាក់ស្ដែងអញ្ចឹងផងទៅមើលហើយបើថាអត់មានសតិប្បដ្ឋានសោះមកពីអីមកពីអកុសលនឹងមិនបានឧបការៈដល់សតិប្បដ្ឋាននឹងឯណា គឺជាអាហារនៃអវិជ្ជាព្រះអង្គទ្រង់សម្ដែង ក្នុងអវិជ្ជាសោតតណ្ហាសោតអង្គត្រនិកាយតសកនិបាត គឺនិវរណៈធัว5ហ្នឹងជាអាហាររបស់អវិជ្ជាចឹងហើយនៅក្នុងប្រសោតផ្សេងទៀតព្រះអង្គសម្ដែងនិវរណៈធัวហ្នឹងជាអកុសលរាសៈ នឹងឯងទៀតនៅសតិប្បដ្ឋាន4បាន ជាកុសលរាសៈនីវរណៈនេះជាអកុសលរាសៈនឹងប្រែថាគំនូននៃអកុសលអញ្ចឹងគឺថា បាបប្រគ្រោះមែនទេណាទាំងរឿងអកុសលនីវរណៈនេះណាដែលព្រះអង្គទ្រង់ប្រកាសសម្ដែង ទីតាំងនៃសតិប្បដ្ឋានបាន ពីព្រោះថាសតិអាចរលឹកដឹងបានក៏ប៉ុន្តែដែលសតិប្បដ្ឋានមាន គឺដោយសារតែពុទ្ធបរិស័ទយើងនឹងឯងប្រក្តីប្រព្រឹត្តទៅដោយសេចក្តីមិន ប្រមាទគឺមិនប្រមាទក្នុងកុសលធម៌នឹងឯងចឹងតល់តែឲ្យឃើញប្រយោជន៍នៃកុសលធម៌នឹងហើយរក្សាកុសលធម៌នឹងដូចជាគេរក្សា នៅទ្រពដ៏ប្រសើរថ្លៃថ្លាណោះប៉ុណ្ណា នឹងឯងដែលព្រះអង្គសម្ដែង នៅក្នុងពេលវៈនឹងដែរប្រមាទៈមនុយញ្ញចន្តិពាលាទុំមេទីណូជានីអបមាទាំងចមេធាវីធនាំងសេដ្ឋังវរកតិបកុលពេលអាប់អេតប្រាជ្ញាតែងប្រកបរឿយរឿយដោយនៅសេចក្តីប្រមាទគឺការធ្វេសប្រហែសចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តីមិនប្រមាទដូចជាគេរក្សានៅទ្របតប្រសើរអ្នកមាន កៅមณีមាសប្រាក់លុយកាក់អីរក្សាកៅមณีរតនៈមាសប្រាក់អីទាំងអស់ហ្នឹងយ៉ាងណាអ្នកប្រាជ្ញរក្សាសេចក្តីមិន ប្រមាទឯនេះទេតើគឺការដែលមានសតិតគ្នាក្នុងកុសលធម៌នឹងឯងចឹងអញ្ចឹងគឺថារឿងអកុសលនោះវាដូចជាជំងឺរោគានឹងឯងវាដូចជាជំងឺ នឹងតែប៉ុណ្ណឹងហើយណែកុសលធម៌នេះដូចជាការស្វែងរកឆ្នាំស្វែងរករហូតដល់ឲ្យបានឆ្នាំដ៏ស័ក្តិសិទ្ធគឺអរិយមគ្គនឹងចឹងទៅចឹងកណាទោះជាយើងត្រូវវិច្ស្បៀងអាហារអីអីហ្នឹងក៏ដើម្បីទៅរកឆ្នាំដល់ប្រកែហ្នឹងទេមិនមែនយើងមកសបាយចិត្តអីនឹងបានស្បៀងអាហារអីអីហ្នឹងក្រំតែប៉ុណ្ណឹងឯណា បានត្រឹមតែស្បៀងអាហារហ្នឹងបើអត់បានឆ្នាំដល់ស័ក្តិសិទ្ធហ្នឹងវាអត់ជារោគ នឹងឯងចឹងហើយហើយយើងទៅយ៉ាងម៉េចឧទាហរណ៍ថាដល់តែយើងស្វែងរកឆ្នាំបានមកអានឹងក៏វាតាកទួងនឹងរោគនឹងដែរដែលជាបច្ច័យឲ្យទៅរស់ឆ្នាំនឹងបានឆ្នាំនឹងក៏ប៉ុន្តែយើងទៅឲ្យសេចក្តីសំខាន់ក្នុងរោគនឹងត្រង់ដែលថាអកុសលក៏ជាឧបនិស្សយបច្ច័យនៃកុសល ជាឧបនិស្សយបច្ច័យនៃអរិយមគ្គដែរ យើងទៅឲ្យសេចក្តីសំខាន់ក្នុងអកុសលមិនបានពីព្រោះអកុសលប្រៀបបីដូចជារោគហ្នឹងវាមានតែធ្វើឲ្យងើបមិនរួចវិលមុខគណមើលមើលទៅធ្វើអីកើតទៅរស់ឆ្នាំអីកើតនឹងឯងជំងឺរោគហ្នឹងណានឹងឯងខាតពេលវេលា ក្នុងកិច្ចការងារនឹងឯងត្រូវអស់លុយអស់កាក់ទៅទៀតអានឹងគឺការដែលមានរោគហ្នឹងវាជា គ្រោះកាចនៅក្នុងជីវិតមួយសម្រាប់អ្នកធ្វើការងារទាំងឡាយហ្នឹងណាធ្វើឲ្យអន្តរាយដល់អង្គនៃសេចក្តីជាយាមទៅទៀតព្រោះអង្គនៃសេចក្តីជាយាមមាន5ហ្នឹងតេតួងនឹងទី1តថាគតពោធិសធាទី2ត្រង់ដែលមានទេជោធាតល្អសុខភាពល្អនឹងទៀត នឹងឯងដែលត្រូវប្រព្រឹត្តទៅក្នុងសេចក្តីជាយាមក្នុងផ្ទះស្ងាត់ក្នុងគល់ឈើក្នុងព្រៃអីអីទាំងអស់ហ្នឹងមួយអង្គឯងអីអីហ្នឹងត្រូវតាកទួងនឹងសុខភាពនឹងចឹងទៅទៀតណា បានទី3ហ្នឹងមិនមានមេយាលៈពុទ្ធហើយមិនមានសាថយៈអំនួតអួតអាងទី4នឹងប្រពក្តីជាយាម ចម្រើនបុណ្យកុសលលះបាបនិងទី5សម្រាប់និពេតិកបញ្ញា ណាក្នុងការដែលទម្លាយកិលេសហ្នឹងហៅថាបញ្ចប្រធាននិយ៉ាងគៈអង្គនៃការប្រកបទីក្តីជាយាម5យ៉ាងនឹងឯងហើយអញ្ចឹងគឺថាជំងឺរោគាហ្នឹងវាធ្វើឲ្យអន្តរាយអញ្ចឹងខ្ញុំណាលើកឡើងហ្នឹងដើម្បីបញ្ជាក់អំពីរឿងរោគហ្នឹងគឺអកុសលនឹងឯងចឹងនឹងឯងវាវាអញ្ចឹងប៉ុន្តែថាវាបានជា បកតោបនិជ្ជបច្ច័យនៃកុសលហ្នឹងរហូតដល់ទៅ អរិយមគ្គហ្នឹងគឺដោយសារតែថាមកអំពីវាមានអកុសលនឹងឯងបាន ជានាំឲ្យមានការចម្រើនកុសលដើម្បីលះនៅអកុសលហ្នឹងនឹងឯងគឺពាក្យថាប៉ុនហ្នឹងនិយាយឲ្យខ្លីមកគឺដើម្បីលះបាបនឹងឯងចឹងដែលថាជាគ្រឿងជំរាជំរះលៀងមិនទើសៅមកក្នុងចិត្តសន្តានហ្នឹងប្រែពាក្យថាប៉ុនហ្នឹងគឺលះបាបហ្នឹងអញ្ចឹងគឺថាសំខាន់នៅលើប៉ុននេះ ដែលជាការស្វែងរកឆ្នាំនោះហើយទីបំផុតក៏បានឆ្នាំដល់ដល់ពូកែ គឺអរិយមគ្គនឹងឯងចឹងនឹងឯងដែលកំចាត់បងនៅរោគហ្នឹងគឺអកុសលហ្នឹងឲ្យជាទៅអញ្ចឹងបានពុទ្ធបរិស័ទយើងនេះវាមានវាមានគឺថាអាសង្សោប្រាថ្នាអរិយមគ្គប្រាថ្នាអរិយផលនឹងឯងប៉ុន្តែបើយើងនៅតែប្រាថ្នាអរិយមគ្គអរិយផលដោយយើងអត់ដឹងថាតើចម្រើនអរិយមគ្គនឹងយ៉ាងម៉េច នឹងឯងតើនឹងអាចសម្រេចអរិយមគ្គនឹងបានទៅបើតលតែយល់យល់នៅ ក្នុង ការ អប់រំចម្រើននៅសតិប្បដ្ឋាននឹងឯងទាំងមុននឹងមគ្គលោកុត្តរៈកើតឡើងវាត្រូវ មានមគ្គលោកយៈព្រោះព្រះអង្គសម្ដែងថា អត្តទីបាអត្តសរណា អនញ្ញសរណា ដែលថាអ្នកទាំងឡាយមានខ្លួនឯងជាទីពឹងទីរលឹកក៏មានរបស់ដតីជាទីពឹងទីរលឹកឡើយហ្នឹងគឺថាគឺលោកិយៈកុសលនិងលោកត្រកុសលលោកិយៈកុសលនឹងគឺថ្នាក់សតិប្បដ្ឋានទាំងដែលនៅជាលោកិយៈព្រោះព្រះអង្គសម្ដែងបន្តមកទៀតធម្មទីបាធម្មសរណាអនញ្ញសរណាមានធัว ជាទីពឹងទីរលឹកមិនមានអ្វីជាទីពឹងទីរលឹកហ្នឹងហើយព្រះអង្គត្រាស់ថាមានធัวជាទីពឹងទីរលឹកហ្នឹងដូចមួយដេចព្រះអង្គប្រកាសសតិប្បដ្ឋាន4ហ្នឹងទៅអាហ្នឹងគឺមានលោកយៈលោកតរៈហ្នឹងអញ្ចឹងខ្ញុំណាបញ្យល់ដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទយល់ថាក្នុងការដែលយើងប្រាថ្នាឲ្យសម្រេចអរិយមគ្គហ្នឹងអញ្ចឹងគឺថាដែលអរិយមគ្គសម្រាប់ទៅបាននឹងឯងតែតលតែមានសតិប្បដ្ឋានពីលោកយៈហ្នឹងហើយសតិប្បដ្ឋានលោកយៈហ្នឹងគឺនៅត្រង់ណា គឺនៅត្រង់ដែលអ្វីដែលកំពុងតែប្រព្រឹត្តទៅជាកិច្ចជានទីរបស់បរមត្តធម៌នេះ ដែលពុទ្ធបរិស័ទកំពុងតែធ្វើទាននឹងកំពុងតែរសាសិលនឹងកំពុងតែស្ដាប់ពធនឹងកំពុងតែបំពេញទៅដោយមេត្តាចិត្តនឹងកំពុងតែថ្វាយបង្គំពពោធិព្រឹកបច្ច័យដីនឹងថ្វាយបង្គំមេត្តាបិតានឹងកំពុងតែបំពេញនៅកុសលធម៌ពិចារណាពធអីអីទាំងអស់កុសលធម៌នឹងឯងគឺថាមួយ ជាទីតាំងនៃសតិរលឹកក៏ប៉ុន្តែវាសំខាន់ត្រង់ដែលថាកុសលាសោប្រសម្បទាហ្នឹងណាដល់ព្រមនៃការបំពេញកុសលហ្នឹងជាឧបការៈក្នុងការញ៉ាំងសតិប្បដ្ឋានពីព្រោះម្យ៉ាង បានចិត្តស្ងប់រងាប់ នៅអកុសលនិវរណៈដោយចឹងទៅ គឺថាមានសមាធិមមតំល្អធ្វើឲ្យស្វាងស្រឡះចាកនិវរណៈហើយបញ្ញានឹងឯងទៀតដូចជាថា ទឹកថ្លាណាទៀតសំបីតែមជុលនៅនឹងបាត បាបពីងបាបបឹងហ្នឹងក៏មើលឃើញដែរតែបើទឹកល្អក់វិញណាគឺថាដុំថ្មប៉ប៉ិនទូកក៏មើលមិនឃើញ ហ្នឹងឯងអញ្ចឹងវាសំខាន់ណាស់ដែលរឿងទឹកថ្លាហ្នឹងគឺសភាពនៃកុសលចិត្តនឹងឯងចឹងវានាំឲ្យមានបៃតេតាមកជាកើតឡើងដោយព្រះមហាសីវៈអញ្ចឹងលោកចង់បាន ព្រះអរហន្តនឹងរហូត30ឆ្នាំយំបដ ாய் ប៉ុន្តែដល់ទីបំផុតលោកស្រាប់តែមានហេតុឲ្យនឹកមកដល់សិលរបស់លោកនេះតាកតួងនឹងប្រច័ណ្ឌនោះស្រាប់តែលោកកើតបៃតេនឹងសិលចឹង សិលរបស់លោក30ឆ្នាំមកនឹងមុននឹងក៏ដោយគឺថាធ្វើឲ្យលោកកើតបៃតៈទៅតែហ្មងដល់បៃតៈហ្នឹងជាអង្គរបស់សមាធិហើយស្រេចទោះជាមិនចូលទៅដល់អបណាអីក៏ដោយគឺថាធ្វើឲ្យមានចិត្តស្ងប់នៅក្នុង ពេលដែលមានបៃតៈបសទ្ធិកើតឡើងនឹងមានសេចក្តីសុខ ជាបតតឋាននៃសមាធិហ្នឹងជាបាតនៃវិបស្សនាវិបស្សនាដែលលោកធ្លាប់អប់រំមកហ្នឹងវាអត់មានកម្លាំងខ្លាំងក្លាវាអត់តាន់ដល់ពេលពេលនឹងកម្លាំងនៃបេតិដែលលោកនឹកដល់សិលបរិសុទ្ធរបស់លោកនេះរុញរុញរុញទៅដល់ទីក្តីស្ងប់រុញទៅដល់វិបស្សនាសម្រាប់ព្រះអរហន្តនៅពេលដែលលោកប្រថាប់ឈរនឹងទាំងដែលប្រភពនៅទៅទឹកដោយទឹកភ្នែកនៅឡើយចឹងសម្រាប់ព្រះអរហន្តទៅនឹងក្នុងអត្ថកថាស កបញ្ញៈសោតដែលលើកត្រង់ដែលថាវេទនាដែលគួសែបនឹងវេទនាយ៉ាងម៉េចនោះនឹងឯងឬដូចជាភិក្ខុមួយអង្គដែលលោកគង់នៅគុហាទេវតារੂរឿងហើយចោតលោកថាមហាពេទ្យនឹងស្រាប់តែលោកមកពិចារណាថាសូម្បីតែទេវតាក៏រត់ទោសលោកអត់ឃើញលោកកើតបៃតេនឹងការប្រតិបត្តិរបស់លោកនឹងសម្រាប់ព្រះរហັດនៅ ពេលឈរនៅ មុខគុហាភ្នំនឹងទៅ នឹងឯងមើលមើលយើងវាចេះតែរឿងមួម៉ៅក្តៅក្រហាយនឹងគេនិន្ទាស្ដីថាចោតប្រកាន់មូលបង្កាច់ប៉ុន្តែប្រធេរៈនេះជាតួយ៉ាងឯគេណាទេវតានឹងរួរឿងចោតប្រកាន់មូលបង្កាច់លោកមែនមែនទៅណាទៅចូលធ្វើម៉េចកូនបាសិកានឹងពវិលកកូននឹងប្រកាច់ប្រកិនលៀនភ្នែកលៀនដាតហើយឲ្យអបាសិកានឹងទៅយកទឹកលៀនប្របាទលោកនឹងមកចាក់ ចឹងទៅបាសិកាហ្នឹងក៏ទៅសូមទឹកលៀងប្របាទលោកយើងមកចាក់ទៅទេវតាហ្នឹងក៏លេងទៅ បានឱកាសមកចោតលោកថាមហាពេទ្យឈប់ឲ្យនៅនឹងកន្លែងហ្នឹងហើយតាមពិតទេវតាហ្នឹងខ្ជិលតែខ្លួនឯងហ្នឹងវាមិនអាចនៅពីលើលោកបានប៉ុន្តែវាមិនតាន់មានសទ្ធាវាខ្ជិលឡើងខ្ជិលចុះចឹងទៅរោគឧបាយបណ្ដេញលោកហ្នឹងវាកើតទៅ ជារឿងរឿងមូលបង្កាច់ហ្នឹងវាមានអញ្ចឹងសំបីតទេវតា នឹងឯងប៉ុន្តែមើលមើលទាំងវាមានថានឹងទៅធ្វើសេចក្តីសៅมองអីឲ្យលោកបានអីណានឹងឯងបើលោក មានសតិសម្បជញ្ញៈរក្សាខ្លួនល្អសឹងអីអញ្ចឹងចឹងវាទៅជាបាន អារឿងចោតប្រកម្មពីទេវតានឹងធ្វើឲ្យលោកនឹងកើតបិតិថាសូមបីទៅទេវតាក៏រត់ទោសលោកអត់ឃើញដល់អញ្ចឹងទៅលោកមានបិតិនឹងសិលឃើញហើយបានកម្លាំងបិតិនឹងឯងចឹង ដែលធ្វើឲ្យមាន ចិត្តស្ងប់រងាប់ថ្លាស្អាតហើយឃើញសច្ចធម៌សម្រាប់ព្រះរហ័តទៅនឹងខ្ញុំណារំលឹកខ្លះខ្លះរឿងច្រើនទៀតណាស់ទាំងដែលជាពុទ្ធដីកាក្នុងការដែលព្រះអង្គសម្ដែងកុសលសូបសម្បទាដែលគុណចាសួរលើកទី1ហ្នឹងគឺជាឧបការៈដល់សច្ចតប្រយោជន៍បណាំងហ្នឹងចឹងអញ្ចឹងគឺ នៅក្នុងសេចក្តីដែលគុណចាស់លើកឡើងថា រលឹកបានតែកុសលហ្នឹងទេឬថាបកណាគុណចាស់ គឺនៅក្នុងសេចក្តីហ្នឹងគុណចាស់ក៏ជ្រាបហើយថាអារម្មណ៍របស់សតិប្បដ្ឋានហ្នឹងវាជាលោកយៈទូទៅទាំងអស់ក៏ប៉ុន្តែយើងមើលមើលតែតើអ្នកណាដែលដែលបានសម្រេចមគ្គផលនៅពេលដែលកំពុងច្បោកច្បល់ទៅដោយបាបច្បោកច្បល់ទៅដោយកិលេសមើលមើលទាំងនឹងឯងកំពុងតែសែបគប់ជាមួយនឹងបុគ្គលខុសអីអីប្រព្រឹត្តទៅនឹងហ្នឹង កំពុងតែវង្វេងវត្តហ្នឹងតើមើលមើលមានអង្គណាមួយភិក្ខុក្តីភិក្ខុណីក្តី សាមណេរៈសាមណេរីឬក៏ បាសកបាសិកាអីណានឹងថាឲ្យបានឧបការៈពីអកុសលហ្នឹងឲ្យមានសតិប្បដ្ឋានឲ្យបានសម្រេចមគ្គផល មើលមើលចឹងគណៈមានតែធ្វើនៅអន្តរាយអន្តរាយដល់មគ្គផលនឹងទៀតផង អង្គអន្តរាយដល់សុគតិភពទៀតផងចឹងប៉ុន្តែយើងមើលមើលអ្នកដែលបានសម្រេចមគ្គផលរាប់ចំនួនមិនអស់ជាពិសេសច្រើនមែនទែនដាច់គេទៅតែមកគឺពេលកំពុងស្ដាប់ពធទាំង គឺពេលហ្នឹងស្ងប់រងាប់និវរណៈចឹងដែលព្រះអង្គទ្រង់សម្ដែងជារឿយរឿយដូចជា នៅក្នុងកោដកតន្តសោតបេដកលេខ15ចាប់ផ្ដើមហ្នឹងគឺគាត់ធ្វើពិធីបូជាយ៉ាញ់គឺថាសត្វតរាប់រយគោកបីជាមពពេមន្តាណានៃប៉ុន្តែគាត់ឮដំណឹងដល់ព្រះអង្គទ្រង់យាងមកអញ្ចឹងណាដល់អញ្ចឹងក៏ចង់ទទួលសួរព្រះអង្គពីយញ្ញវិធីនោះគាត់ថាធ្វើម៉េចឲ្យវារឹតតែពិសេសទៅទៀត គាត់ក៏មានជំនឿទំនុកទុកចិត្តលើព្រះអង្គប៉ុន្តែអត់តាន់បានជ្រាបគុណព្រះអង្គត្រឹមត្រូវតាមទីក្តីពិតទេគ្រាន់តែដឹងថាព្រះអង្គហ្នឹងជ្រាបដឹងពីយញ្ញវិធីដែលធ្វើឲ្យពិសេសទៅទៀតដល់ទៅចូលទៅកលព្រះអង្គព្រះអង្គសម្ដែងពីយញ្ញគឺការលះបាប តាំងតែពីលំដាប់ថ្នាក់ទៀនហោហែរហូតមកដល់ថ្នាក់វិបស្សនារហូតដល់ថ្នាក់អស់អាសវៈកិលេសដល់ពេលហ្នឹងគាត់អត់តាន់បានសម្រេចមគ្គផលទេ ព្រោះគាត់ក្តៅក្រហាយចិត្តគាត់នឹងរឿងដែលគាត់ធ្វើយ៉ាញ់ខុសអញ្ចឹងគឺថាស្ដាប់រួចគាត់ឲ្យ អ្នកបម្រើគាត់មកលេងសัตว์ទាំងអស់ហ្នឹងហ្មងទាំងហើយនៅក្នុងពេលហ្នឹងព្រះអង្គក៏អត់តាមសំដែងពធัวអីដែរ ពីព្រោះមិនតន់ដល់កាលដែលត្រូវសម្ដែងព្រោះកោដាក់តន្តព្រាបនឹងចិត្តមិនតន់ឆ្ងល់តលតែអ្នកទៅលេងសัตว์ទាំងអស់នឹងហើយ បានមកជម្រាបថាលោកនាយលោកនាយលេងអស់សัตว์ទាំងអស់នឹងបានខ្យល់អាកាសល្អបានស្មៅបានទឹកអាហារអីបរិភោគហើយបានគាត់អស់ខ្វល់នឹងរឿងហ្នឹងដល់ទៅអស់ខ្វល់ចិត្តរបស់គាត់លេងគិតរឿងអីទាំងអស់ហ្នឹងមកនៅជាមួយនឹងព្រះអង្គព្រះអង្គប្រកាសអនុពពីកថាអនុពពីកថា5ប្រការហើយ ក្នុងប្រសូតនឹងប្រាប់ថាចិត្តរបស់គាត់ស្ងប់រងាប់ចាកនិវរណធัวប្រាប់អញ្ចឹងមិនមែនតន់ទៅដល់បឋមឈានអីណាក្នុងអារម្មណ៍អីដតីជា សមថៈអីទេគឺស្ដាប់ពធัวនឹងតែហ្មងទៀតស្ងប់រងាប់និវរណធัวនឹងឯងបានព្រះអង្គប្រកាសអរិយសច្ចធัวទៅនឹងនឹងគឺខ្ញុំណាលើកត្រង់ដែលថាការដែលពុទ្ធបរិស័ទយើង ធ្វើនៅអំពើណាហើយវាមិន ក្តៅកាហាយស្ដាយក្រោយអំពើកម្មនឹងវាមិនតាមដុតរោលនឹងឯងអានឹងគឺថាអំពើកម្មនឹងល្អណាស់ធ្វើទៅក៏ប៉ុន្តែថាដូចព្រះអង្គត្រាស់ថា អ្នកតាំងកម្មังកតាំងសាធុយ៉ាងកត្វាអនុតបតិយសៈអសោ មុខោរោទាំងវិបាកាំងបដិសេវតិអញ្ចឹងអានឹងប្ររពទៅលើអ្នកស្រែម្នាក់នោះដែលគាត់មិនបានចេះដឹងក្នុងរឿងរាវអីដោយថាលោភៈវាគ្រប សង្កត់ចិត្តហើយអត់យល់ពុទ្ធិកាដែលព្រះអង្គសម្ដែង ថាអាសេរពឹស អាសេរពឹសនឹងគឺកហបណៈ1000កហបណៈដែលចោលលួចរត់កាត់តាមនឹងមកនឹងរូបទុកលាក់ទុកអីកន្លែងនឹងអញ្ចឹងទៅហើយព្រះអង្គទ្រង់យាងបិណ្ឌបាត ជាមួយព្រះអនន្តហ្នឹងព្រះអង្គត្រាស់ថាអនន្តឃើញអាសេរពឹសទេឃើញព្រះអង្គនឹងឯងហើយមើលមើលព្រះអង្គសម្ដែងអាសេរពឹសហើយហ្នឹងហ្នឹងឯងបរោះហ្នឹង នៅតែដើរមកមើលអសេរពឹសអីហើយឃើញឃើញប្រាក់ប៉ុណ្ណឹងហើយអត់យល់អត្តន័យថាអសេរពឹសរើសយកទៅហ្នឹងដល់គេចាប់យុទ្ធទៅវាយបដាយកទៅសម្លាប់ហ្នឹងក្រំតែថាចេះតែរំលឹក រំលឹកពាក្យដែលព្រះអង្គត្រាស់ថាអនន្តឃើញអសេរពឹសទេបើពិតព្រះអង្គដ៏ចម្រើនឃើញដល់អញ្ចឹងទៅអ្នកទាំងអស់នោះវាឆ្ងល់ថាម៉េចបានជាយកពាក្យពុទ្ធពាក្យអនន្តមកពោលរៀបរាប់អញ្ចឹងគេវាយបដើពោលបដើវាយបដើពោលបដើហ្នឹងក៏បានយកទៅកលពរាជាទៅពរាជាសាកសួរទៅក៏បានទូលពរាជារឿងហ្នឹងហើយក៏បាន នាំទៅកល់ព្រះរាមាពភាទៅព្រះអង្គក៏ធានាថាទ្រព្យសម្បត្តិនឹងគឺ វាមានអញ្ចឹងដែលព្រះអង្គទ្រង់បានឃើញហើយ បរោះនឹងមិនមែនជាអ្នកលួច គឺមានព្រះអង្គដូចថាជាសាក្សីអញ្ចឹងណានឹងឯងរឿងចោររឿងអីណាតតីអីទៅទេបរោះនឹងមិនទាំងដឹង ថាមានទ្រព្យសម្បត្តិនៅនឹងផងនឹងឯងអីអីអញ្ចឹងទៅប៉ុន្តែទីបំផុតព្រះអង្គទ្រង់សម្ដែងអញ្ចឹងអង្គសម្ដែងគឺថាអំពើណាដែលធ្វើទៅហើយវាមានការតាមដុតរោលទាំង កាត់តាមដុតរោលយ៉ាងកាត់ថ្វា អនុតបតិណាវាតាមដុតរោលណាអំពើយ៉ាងកាត់ថ្វាហ្នឹងអំពើណាដែលធ្វើទៅហើយហ្នឹងហើយយសៈអសកមុខោរោទាំងហ្នឹងគឺថាមានមុខទៅទឹក ដោយទឹកភ្នែកហ្នឹងឯងវិបាកាំងបដិសេវតិមានការសែបសោយនៅវិបាករបស់កម្មហ្នឹងហើយនៅក្នុងបាបទី1ហ្នឹងព្រះអង្គទ្រង់ត្រាស់ថា អ្នកតាំងកម្មੰកតាំងសាធុនេះហ្នឹងឯងអ្នកហ្នឹងមកបដិសេធសាធុនេះវាថាប្រែមកថាអត់ប្រពៃទេកតាំងកម្មੰណាហ្នឹងឯងគឺថាអ្នកតាំងកម្មੰកតាំងសាធុណាតាំងកម្មੰហ្នឹងគឺថាកម្មនោះឯងកម្មនោះឯងវាទទួលពីយ៉ាងកត្វានេះហ្នឹងឯងកម្មឯណាដែលបានធ្វើហើយហ្នឹងណា តាំងកម្មੰកម្មនោះឯងកតាំងនឹងដែលបានធ្វើហើយនឹងអ្នកសាធុគឺថាមិនល្អមិនប្រពៃឡើយនឹងជាការដែលយើងលើកយកមកសិក្សាឲ្យឃើញថារឿងបាបកម្មរឿងអកុសលរឿងខ្សែស្រឡាយរបស់អនន្តរយកម្មយើងនិយាយអញ្ចឹងទៅអូខ្លាចបន្តិចសំបីតែយើងមានសេចក្តីខឹងក្រោតប្រក្តីបន្តិចបន្តិចអីហ្នឹងណា គឺយើងត្រូវដឹងថាអានឹងខ្សែស្រឡាយពូជពង របស់អនន្តរេយកម្មអ្នកដែលប្រព្រឹត្តអនន្តរេយកម្មដែលដែលយើងគួរឲ្យខ្លាចណាស់ឬសូសម្រាប់មេដាបៃតាអីហ្នឹងគឺគួរឲ្យសង្វេគមែនទែនព្រោះតែវាទៀងទាត់អស់ជីវិតព្រឹបពេលណាទៅគឺថានរោអវិជ័យណានឹងឯងអានឹងសិតតែដោយសារតោសៈទាំងអស់ទាំងអនន្តរេយកម្ម5ហ្នឹង នឹងឯងអញ្ចឹងគឺអាការដែលយើងនៅមានតោសៈអីអីនេះយើងយើងត្រូវឲ្យយល់ថានឹងខ្សែស្រឡាយពូជពងរបស់អនន្តរយកម្មណាអញ្ចឹងឲ្យឃើញថាជាធัวដែលត្រូវតែវិញ្ញាបញ្ញាប់លះនឹងឯងកុំកុំចេះតែថាគេខឹងគេក្រោតអីណាយនៃហើយហើយយើងក្រោតតបទៅវិញត្រូវឲ្យដឹងថារឿងតោសៈក្នុងអ្នកដតីក៏ដោយក្នុងយើងក៏ដោយវាជាពូជពងរបស់អនន្តរយកម្មនឹងឯងគឺអញ្ចឹងដូច្នេះ គឺយើងត្រូវមកឃើញសត្រូវក្នុងជីវិតរបស់យើង គឺអកុសលហ្នឹងមើលមើលដូចជាចោតកសិទ្ធិឃើញលោភៈរបស់ បាទអាជាតិសតអីណាយនៃដែលមកប្លន់ដណ្ដើមប្រសាទគាត់គាត់ឃើញលោភៈក្នុង ចិត្តរបស់គាត់នេះឯងដែលដែលនឹងសង្កត់គាត់ឲ្យទៅអបាយភូមិឬក៏អត់បានមានការបន្ទុះតោះអីទៅជាមួយនឹងប្របាទអាជាតិសតអីនោះទេគាត់មក មកមកឃើញទោសនៃលោភៈដែលគាត់មិនតាន់បានលះគាត់សូមព្រះអង្គបួសនឹងតែហ្មងទៅអត់មានចាំបាច់ត្រឡប់ទៅប្រាសាទគាត់វិញណាពីរបីថ្ងៃសម្រាប់ព្រះរហ័តទៅ ឬអភ័យរាជកុមារអីហ្នឹងព្រះអង្គជាព្រះសោតតាបានហើយចឹងមិននៅបថុជជនផងប៉ុន្តែឃើញទោសប្របាទអជាតតកដែលធ្វើគាត់ប្របីតាគឺអនន្តរយកម្មដល់អញ្ចឹងគឺថា ព្រះអង្គជាព្រះសោតាបានក៏ដោយប៉ុន្តែកិលេសដែលនៅមាននេះគឺមិនត្រូវប្រមាទអញ្ចឹងគឺថាចូលកម្មភ្នោះទៀតទៀតបាទអភ័យរាជកុមារណាហ្នឹងឯងអភ័យរាជកុមារហ្នឹងចូលកម្មភ្នោះហើយក៏សម្រេចព្រះរហ័តទៅទៅប្រោសមេដាបទុមវតីនៅឯនគរអេជេនីឲ្យបួសបានសម្រេចជាព្រះរហន្តតីទៀតផងអាហ្នឹងគឺរឿងឃើញទោស ឃើញទោសដែលពុទ្ធបរិស័ទយើងមិនមែនឃើញទោសហើយត្រូវបន្ទោសតបត្រូវខឹងទៅក្រោតឬក៏ថាគេអាម៉េចយើងអាម៉េចក៏ត្រូវបាបទៅទាំងអស់គ្នាទេនឹងខ្ញុំណាវែងឆ្ងាយមកដើម្បីបញ្ជាក់ឲ្យបាន ច្បាស់ត្រង់ដែលថាការដែលមានសតិប្បដ្ឋានទៅបានហ្នឹងគឺយើងត្រូវយល់ត្រង់ដែលថាធัวដែលកំពុងមានកំពុងប្រកបនឹងឯងតែដែលជាទីតាំងនៃសតិរលឹក នឹងឯងរំលឹកកន្លែងហ្នឹងហើយនៅក្នុងពេលដែលកុសលធម៌ប្រព្រឹត្តទៅដូចពេលស្ដាប់ធម៌ក្តីដូចពេលចម្រើនឈានក្តីក្តីហើយចេញ ពីឈានអីអីចឹងមកគឺថានៅ ក្នុងការស្ងប់និវរណធម៌ចឹងទៅ បានអង្គរបស់ឈានហ្នឹងជាអារម្មណ៍នៃសតិប្បដ្ឋានវិបស្សនាទៅហើយពេលហ្នឹងឯងដែលពេលឱកាសដែលត្រូវសម្រេចមគ្គផលហ្នឹងដោយច្រើនសម្រាប់ពុទ្ធបរិស័ទហ្នឹងគឺពេលហ្នឹងអញ្ចឹងគឺ ថាកុំឲ្យយើងគ្រាន់តែចង់បានសម្រេចមគ្គផលហើយយើងអត់ដឹង ចម្រើនតែប្រឋានយ៉ាងម៉េចគឺមានសតិរលឹកដឹង នៅ ពេលកុសលដែលប្រព្រឹត្តទៅ នឹងឯងធ្វើកិច្ចធ្វើនាទីជំនួសប្រគុណចាស់ជំនួសញាតញោមនឹងគឺ សតិប្រឋានហើយនឹង ត្រង់ដែលមិនបានឃើញជាតួខ្លួនយើងកំពុងធ្វើទានកំពុងរសាសិលកំពុងស្ដាប់ធម៌កំពុងចម្រើនសម្បថៈនឹងវាអត់មានឃើញតួខ្លួនយើងឃើញតែបរមត្តធម៌ដែលធ្វើកិច្ចធ្វើនទីក្នុងពេលហ្នឹងជារបស់កើតរលត់ក្នុងលោកហ្នឹងអញ្ចឹងសតិប្បដ្ឋានគឺនាំគុណចាស់ចេញចាកលោកហ្នឹងទៅហើយមានគុណចាស់កំពុងឃើញមានគុណចាស់កំពុងលឺឯណាជាកិច្ចជានទីនៃបរមត្តធម៌ទេតើគុណចាស់មានត្រូវខ្វល់នឹងកិច្ចនទីថាខ្លួនខ្លួនយើងត្រូវធ្វើកិច្ចឃើញខ្លួនយើងជាអ្នក អ្នកធ្វើកិច្ចឬខ្លួនយើងជាអ្នកធ្វើទានជាអ្នកកម្មសិលឬក៏ខ្លួនយើងជាអ្នកធ្វើកិច្ចទៅនៅក្នុងលោកនឹងឯណានឹងក្នុងខណៈដែលមានសតិប្បដ្ឋានគឺឃើញតែកិច្ចនទីនៃរូបធម៌និងនាមធម៌តែប៉ុណ្ណោះនេះឯងបញ្ជាក់ថាជាតួសតិប្បដ្ឋានហើយបញ្ជាក់ថា កុសលធម៌នឹងឯងជាឧបការៈដ៏ក្រៃលែងដល់សតិប្បដ្ឋាន ចំណែកអកុសលពិតមែនតែជាទីតាំងនៃសតិរលឹកក៏តលតែសតិប្បដ្ឋាននឹងមានកម្លាំងអំពីកុសលធម៌ដែលអប់រំនឹង